ហេយោជំរាបសួរណាអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាថ្ងៃនេះមានស្គាល់ Telegram ហើយនៅហើយបើអត់ស្គាល់ទេមកមកស្គាល់ Telegram អ្នកគ្នាសម្រាប់ lain នេះមិនមែនមានតែទេសភាពស្អាតតែមកទេអ្នកទាំងអស់គ្នា មហូបក៏មានផាសុខភាពហើយបុគ្គលិកសុទ្ធតែមានសុជីវធម៌ហើយសម្រាប់បងប្អូនណាដែលចង់មក relax weekend តោះតាទេកមុន បាទអត់ទេកប់មុនទេអត់មានកន្លែងអង្គុយទេអ្នកនរគ្នាដែលសារតើភ្ញៀវច្រើនមែនទែនហើយសម្រាប់អ្នកដែលចង់នាំសង្សារនាំអីមកខ្ញុំរីកមិនឲ្យទៅអង្គុយយកខាងលើព្រោះអីយកខាងលើគឺទេសភាពស្អាតខ្លាំងតែម្ដងឥឡូវវារៀងជ្រេម៉ោងដែរហើយហើយមេឃក៏រៀងងឹតដែរអញ្ចឹងយើងដូរបរិយាកាស ទៅជាដាក់ស្រាក្រហមឲ្យកណ្ដៅញាក់ញាក់ម្ដងមើល បន្ទាប់ពីញ៉ាំបាយហើយដាក់ស្រាក្រហមពីបេកែមកក៏មានអារម្មណ៍ថាពើពើគាត់ទាញទូរស័ព្ទថតទាំងប្រកូនទៀតហើយប្រកូនគឺមានអនាម័យហើយដោយសារតែម្ចាស់ហាងហ្នឹងគាត់មានបទពិសោធន៍បើកហាងច្រើនហើយអ្នកនរគ្នាអត់ឲ្យអ្នកទាំងអស់គ្នាទៅចិត្តទេសម្រាប់អ្នកខេត្តសៀមរាបពេលដែលគាត់នេគាត់អត់ដឹងត្រូវទៅណាអីចឹងកុំភ្លេចផ្ទះតាវឿនអ្នកទាំងអស់គ្នាហើយវីដេអូនេះក៏ដល់ទីបញ្ចប់ដែរសូមអរគុណនិងសូមជម្រាបសួរ